អរិយអ្នកតាថែរសាដើមឈើមានប្រកបមែនបរោះម្នាក់ចូលព្រៃកាត់ដើមឈើត្រូវបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងសាកលវិទ្យាល័យអាស៊ីអឺរ៉ុបជំរឿនល្អបំផុតសម្រាប់ឱកាសការងារ មានសេចក្តីរាយការណ៍បានឲ្យដឹងថាមានករណីបរិសម្នាក់បានស្លាប់ខណៈពេលចូលព្រៃអាកាត់ឈើដោយម៉ាស៊ីនត្រង់ស៊ីនឺដើមឈើបានផ្ដួលរលំវត្តត្រូវបណ្ដាលឲ្យស្លាប់ខ្លួនឯងភ្លាមភ្លាមនៅនឹងកន្លែងដោយចាស់ចាស់តែនិយាយតតគ្នាឬមានអបិយជំនឿថាអរិយអ្នកតាថែរក្សាដើមឈើពិតជាមានប្រកាសមែនកុំចេះតែហ៊ានហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង9:00នាទី ថ្ងៃទី11ខែមេសា ឆ្នាំ2023ស្ថិតនៅចំណុចប្រឡាយចាស់ក្នុងភូមិសាស្ត្រភូមិអន្លង់ជ្រៃឃុំអន្លង់ជ្រៃស្រុកថ្លាបរវត្តខេត្តស្ទឹងត្រែងសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត ដោយសារដើមឈើកាត់រលំវាយត្រូវបណ្ដាលឲ្យស្លាប់នៅចំណុចកើតហេតុខាងលើនោះមានឈ្មោះអងឡាយភេទប្រុសអាយុ42ឆ្នាំ រស់នៅ ក្នុងភូមិឃុំកើតហេតុខាងលើ សមត្ថកិច្ចបានបញ្ជាក់ថាមុនពេល ពេលកើតហេតុជនរងគ្រោះមានឈ្មោះអ៊ុងឡាយនិងឈ្មោះអឿនរ៉ាន់បាននាំគ្នាទៅកាត់ឈើនៅក្នុងចំការមួយកន្លែងមិនបានស្គាល់ម្ចាស់ទេហើយក៏បានដើរចូលទៅអាកាត់ដើមឈើនោះដើម្បីយកមកទុកធ្វើផ្ទះក៏ប៉ុន្តែពេលដើរទៅដល់ជនរងគ្រោះបានយកម៉ាស៊ីនត្រង់ស៊ីនឺកាត់ផ្ដួលឈើមួយដើមប្រភេទឈើស្រឡៅដែលមានមុខកាត់ទំហំ6តឹកនិងមានប្រវែង6ម៉ែត្រពេលនោះឈ្មោះអឿនរ៉ាន់បានដើរចេញពី កន្លែងអាកាត់ឈើនោះប្រហែលជា100ម៉ែត្រពេលដើមឈើកាត់រលំរួចក៏ស្ងាត់សំឡេងម៉ាស៊ីនត្រង់សេន័រដោយឈ្មោះអឿនរ៉ាន់ក៏បានស្រែកហៅតែជនរងគ្រោះនោះមិនលឺឆ្លើយតបទេហើយក៏បានដើរចូលមករកតែពេលដើរមកដល់កន្លែងស្រាប់តែឃើញជនរងគ្រោះបានដេកស្លាប់នៅនឹងកន្លែងកើតហេតុទៅហើយឃើញដូចនោះអ្នកដែលមានឈ្មោះអឿនរ៉ាន់បានលើកសពជនរងគ្រោះប្រែខ្លួន ឡើងមើលបន្ទាប់មកទើបដឹងថាជន រងគ្រោះបានស្លាប់ដោយសារដើមឈើរលំបាក់វត្តត្រូវទៅបណ្ដាលឲ្យស្លាប់សមត្ថកិច្ចបានបញ្ជាក់បន្ថែមថាឃើញដូចនោះ ម្នាក់ឈ្មោះអឿនរ៉ាន់បានចុចទូរស័ព្ទទេមកប្រាប់កូនរបស់ខ្លួន ដើម្បីឲ្យមកប្រាប់ប្រពន្ធកូននិងសាច់ញាតិរបស់ជនរងគ្រោះឲ្យមកជាបន្ទាន់នៅកន្លែងកើតហេតុពេលមកដល់បានធ្វើឲ្យរន្ធត់ខណៈបានឃើញប្តីប្តីស្លាប់ប្រពន្ធកូនសាច់ញាតិស្រែកត្រហោយំក្រោយមកសាកសពរបស់ជនរងគ្រោះត្រូវបង ប្អូនសាច់ញាតិបានដឹកសពយកមកផ្ទះដើម្បីធ្វើបុណ្យឲ្យទៅតាមប្រពៃណីមិនមែនគ្រាន់តែជាលំនៅឋានដ៏កក់ក្ដៅប៉ុណ្ណោះទេ តែជាទីកន្លែងដែល អាចសម្រាកលំហែរំសាយរាល់ទុក្ខកង្វល់អារម្មណ៍ស្មុគស្មាញបន្ទាប់ពីការនឿយហត់ពេញមួយថ្ងៃគឺជាទីឋានពោពេញដោយសេចក្តីសុខសុភមង្គលជានិរន្តរ៍